បាទសួស្តីថ្ងៃនេះយើងមកធ្វើអាយម៉ូកាបាទហើយយើងធ្វើបងប្អូនអាយម៉ូកាមានរូបមន្តអ្វីខ្លះអញ្ចឹងទី1យើងត្រូវមានសូកូឡាសូកូឡាគេដាក់មកស្ពូនមកស្ពូនវាហ្នឹងវាស្មើនឹងអាចជាតង់អឺ30 ml បាទហើយយើងមានទឹកដោះគោនេះដោះគោស្អប់របស់យើងនេះ150 ml ទៅ200 260អំបិលយើងប្រើរបស់ពូន260អំបិលប៉ុន្តែនេះខ្ញុំប្រើតែអឺ150ទេព្រោះដោយសារតែខ្ញុំអត់ស្ូវចូលចិត្តអឺរបស់ពូនច្រើនទេអញ្ចឹងខ្ញុំប្រើតែ150ទេហើយប៉ុន្តែរូបមន្តវាយើងអាចប្រើ250អំបិលបានបាទហើយមួយទៀតអឺយើងមានកាហ្វេរបស់យើងបាទកាហ្វេរបស់យើង espresso ខ្ញុំយក2អោបាទរូបមន្តវា2អោ គឺស្មើនឹង67ហើយយើងមានช็อกโกแลต powder មួយទៀតបាទអញ្ចឹងពីមុនវាមានតែកាហ្វេ2អោនช็อกโกแลต1ស្ពូនអឺ fresh milk 260 ml ទឹកកករបស់យើងមកខាប់មកហើយនឹងช็อกโกแลต syrup ហើយស្កែវយើងដាក់កាហ្វេនេះបាទអញ្ចឹងអឺជាដំបូងខ្ញុំយកអឺអាសូកូឡានេះ គឺខ្ញុំចាក់វាខ្ញុំចាក់វាអឺសូកូឡានេះខ្ញុំចាក់វាខ្ញុំចាក់វាពីស្ព្រាមកព្រោះពីស្ព្រានេះវាបានមកស្ពូនបើបងនេះទេខ្ញុំដាក់ពីស្ព្រាមកឬក៏អ្នកទាំងអស់គ្នាអាចយកកៅក្រឹតមកវល់ក៏បានដែរ ការព្រឹកយើងវល់មកត្រឹម30កម្រិតមកហើយចាក់វាចូលទៅបាទបន្តែនេះចានហ្មងទៅដើម្បីងាយស្រួលហើយបន្ទាប់មកទៀតយើងអាចយកអានេះចូលចូលចូលជាមួយកាហ្វេរបស់យើងហ្នឹងហើយយើងអត់ចូលទឹកស្ករទេព្រោះដោយសារតែช็อกโกแลតជារបស់យើងវាមានជាតិស្ករហ្នឹងហើយអញ្ចឹងយើងកំបាត់ទឹកស្ករអីបាទទឹកស្ករថែមទៀត តែជាអានេះរូបមន្តអឺរ៉ុបណាមិនរូបមន្តរបស់យើងទេបាទហើយបន្ទាប់មកយើងចាក់វាមកពូនទៀតមកដើម្បីយើងស្គរលើកែវបាទស្គរលើកែវវាចឹងមកណាបាទស្គរលើកែវចឹងមកបាទស្គរលើកែវច្រើនតិចទៅបាទខ្ញុំចូលចិត្តទាំងផ្អែមដែរបាទបន្ទាប់មកទៀតយើងចាក់ប្រកបចូលបាទ យើងចាក់ប្រកបចូលបាទហើយនឹងយើងតបពីចាក់ប្រកបចូលហើយអឺយើងចាក់កាហ្វេកាហ្វេរបស់យើងបាទដូចរបស់យើងយើងចាក់ចូលហើយបាទអញ្ចឹងយើងបានកាហ្វេរបស់យើងមួយហើយយើងបានហើយតបមកយើងបានចាក់របស់គោស្រស់ចូល ហើយយើងចាក់យើងចាក់វាសំសំទៅណាកុំចាក់វាច្រើនពេកបាទបើសិនជាតកករបស់យើងវាច្រើនពេកយើងអាចយកតកកចេញខ្លះដើម្បីកុំឲ្យវាតកកវាច្រើនពេកបាទបាទហើយបន្តមកទៀតយើងរោយช็อกโกแลตពីលើតិចមក បាទយើងរោช็อกโกแลตពីលើមកបាទអានេះអាយមូការបស់យើងបែបអឺរ៉ុបបាទអញ្ចឹងអ្នកនរគ្នាអាចស្នាក់ធ្វើនៅផ្ទះខ្លួនឯងបានបាទសាក់ធ្វើទៅនេះគឺអាយមូកាបាទបើយើងនិយាយទៅអឺរ៉ុបគឺអានេះក៏វាមានពេញការពេញនិយមខ្លាំងដែរនៅប៉ែអឺរ៉ុបបាទវាអត់ចាញ់ហើយឡាតេអត់ចាញ់កាពូឈីណូអីប្រហែលទេបាទ អញ្ចឹងនៅវីដេអូមួយនេះខ្ញុំសូមចែករំលែកតែប៉ុណ្ណឹងទេសម្រាប់បងប្អូនមុនរបស់យើងគឺតែតែប៉ុណ្ណឹងទេបាទសូមអរគុណសូមជម្រាបលាបាទអរគុណបងប្អូនហើយកុំភ្លេចជួយចុច Subscribe ដើម្បីយើងទៅបានមើលវីដេអូថ្មីទាំងអស់គ្នាទៀតព្រោះថាខ្ញុំក៏អាប់ឡូតវីដេអូថ្មីៗបន្តទៀតអញ្ចឹងអ្នកទាំងអស់គ្នាដែលចូលចិត្តខាងធ្វើបច្ចេកដោយខ្លួនឯងអញ្ចឹងអាចជួយ subscribe ហើយយើងចូល យើងរៀនធ្វើពេទ្យទាំងអស់គ្នាអ្នកទាំងអស់គ្នាអាចនៅផ្ទះអាចធ្វើបានបាទដូចខ្ញុំនិយាយខាងដើមវីដេអូមុនមុនអញ្ចឹងថាយើងអាចធ្វើ espresso ញ៉ាំនៅក្នុងខ្លួនឯងនៅផ្ទះបានយើងគ្រាន់តែ cafe ឬប្រមុនយើងធ្វើកណ្ដាលបាទអស់គ្នាអរគុណលាបាយបាយ